ប្រជាពលរដ្ឋកម្ពុជាដែលសម្គាល់ឬហៅខ្លួនឯងថាជាជនជាតិខ្មែរនោះគឺជាមនុស្សមួយក្រុមក្នុងចំណោមពូជសាសន៍អូស្ត្រូអាស៊ីហើយដែលបានមកតាំងទីរស់នៅក្នុងតំបន់ឥណ្ឌូចិននេះតាំងពីសម័យយុគថ្មរំលីងគឺប្រមាណ15សតវត្សមុនគ្រិស្តសករាជឯកសារខ្លះបញ្ជាក់ថាមានស្លាកស្នាមតាំងលំនៅនៅតំបន់នេះប្រមាណ5000ឆ្នាំមុនគ្រិស្តសករាជឯណោះ ក្រុមមនុស្សទាំងឡាយក្នុងអំបូរអូស្ត្រូអាស៊ីនេះនៅមានរស់រានរហូតដល់សប្តាហ៍ថ្ងៃនៅប្រទេសភូមាភាគខាងក្រោមហើយនឹងនៅតាមជួរភ្នំអាណាមឯលក្ខណៈកាត់ជាមួយធាតម៉ុងហ្គោលគឺជាការកើតឡើងថ្មីថ្មីខាងក្រោយក្នុងចំណោមជនជាតិឥណ្ឌូចិនគឺពួកមនុស្សរស់នៅត្រង់ចន្លោះប្រទេសចិននិងឥណ្ឌាប្រជាពលរដ្ឋខ្មែរជាជនជាតិចាស់ជាងគេ ដែលបានតាំងទីលំនៅនៅលើទឹកដីរបស់ខ្លួនសពថ្ងៃនេះ គឺរហូតមកដល់សតវត្សទី13នៃគ្រិស្តសករាជតាក់ទាញដោយដែនដីសណ្ដមានជីជាតិវាលទំនាបនិងសមុទ្រផងព្រមដោយការរុញច្រានរបស់ពួកម៉ុងហ្គូលីពីប្រទេសចិនមកផងទើបជនជាតិវៀតណាមជនជាតិថៃនិងភូមាបានលេចមុខមកនៅក្នុងតំបន់ឥណ្ឌូចិននេះដោយពួកនេះបានវាយរុញច្រានជនជាតិខ្មែរនិងបងប្អូនរបស់ខ្លួនគឺជនជាតិមនឲ្យខ្ទាតពីតំបន់វាលទំនាបមេណាមនិងពីតំបន់វាលទំនាបទន្លេអេរ៉ាវតី នៅតាមស្ថានីយ៍បុរេប្រវត្តិនានារបស់ជនជាតិខ្មែរពីសម័យថ្មរំលីងនោះគេបានរកឃើញដូចជានៅស្ថានីយ៍មលូព្រៃអន្លង់ផ្ដៅសំរោងសែន និងនៅលើខ្នងទួលឬខ្នងភ្នំតំបន់ដីក្រហមគឺមេមត់ស្នួលនៅឧបករណ៍ផ្សេងផ្សេងជាច្រើនដែលធ្វើអំពីថ្មរំលីងប្រជាជនក្នុងសម័យនោះចេះធ្វើពុថៅកន្ត្រៃនិងកងដៃអំពីថ្មរំលីង។ គេចេះសូនដីឥដ្ឋធ្វើក្អមឆ្នាំងតុបតែងលម្អដោយក្បាច់រចនាជារង្វង់ក្បាច់ហៀនគូតខ្យងនិងចេះធ្វើក្រវិលសម្រាប់ពាក់ត្រចៀកថែមទៀតផងគេចេះនេសាទត្រីដោយស្នដែលមានងៀងនិងស្ទួចត្រីដោយសន្ទួចដែលមានផ្លែធ្វើអំពីឆ្អឹងសត្វគេចេះផ្សាំងឬចិញ្ចឹមសត្វគូក្របីចិញ្ចឹមជ្រូកនិងដាំស្រូវផ្ទះរបស់គេសង់បន្តើតលើសសរខ្ពស់ពីដីដែលអាចការពារសត្វកណ្ដៀរឬសត្វសាហាវផ្សេងផ្សេង ហើយនឹងការពារទឹកលិចនៅរដូវវស្សា នៅក្នុងតំបន់ភៀកខាងកើតក្នុងការកាប់ឆ្ការព្រៃសបាតរៀនដីធ្វើចំការដើម្បីពង្រីកដំណាំកៅស៊ូនៅប្រទេសកម្ពុជា គេបានរកឃើញភូមិមូលជាភូមិសម័យបុរេប្រវត្តិដែលមានគ្រឹះនៅសល់ដែលយើងអាចមើលឃើញយ៉ាងច្បាស់ក្នុងចំណោមភូមិទាំងនោះភូមិមួយត្រូវគេបានរកឃើញនៅមេមត់ដែលយើងអាចឃើញច្បាស់នៅកំពែងឬជញ្ជាំងក្រាស់ហើយខ្ពស់ធ្វើអំពីដីមានរាងជារង្វង់មូល ដែលមានវិជ្ជមានខាងក្រៅរហូតដល់200ម៉ែត្រហើយមានផ្លូវចូលពីរភូមិមូលពីសម័យបុរីប្រវត្តិនេះ ការពារដោយគូទឹកសងខាង ហើយគូទឹកឬរណ្ដៅនោះមានជម្រៅរហូតដល់6ម៉ែត្រនៅឡើយសប្តាហ៍ថ្ងៃនេះគេបានរកឃើញរោងជាងឬកន្លែងកាត់បំបែកថ្មនិងដុសថ្មរំលីងឬខាត់ថ្ម ដែលមានសំណល់វត្ថុផ្សេងផ្សេងយ៉ាងច្រើនសន្ធឹកធ្វើអំពីថ្មរំលីងព្រមទាំងមានបំណែកចានឬក្រឡឬហៅម្យ៉ាងទៀតថាគុលភាពយ៉ាងច្រើននៅទីនោះ តាមការស្រាវជ្រាវថ្មីថ្មីបន្ថែមទៀតដោយប្រើប្រព័ន្ធផ្កាយរណបថតពីលើអាកាសមក មន្ទីរពិសោធន៍ NASA នៃសហរដ្ឋអាមេរិកបានប្រកាសថាបានរកឃើញភូមិមូលសម័យបុរេប្រវត្តិយ៉ាងច្រើននៅតំបន់សៀមរាបអង្គរផងដែរជនជាតិខ្មែរនៅសម័យបុរេប្រវត្តិអនុវត្តជំនឿគោរពបុព្វបុរសដូនតា ហើយធ្វើសក្ការៈបូជាអ្នកតាម្ចាស់ទឹកម្ចាស់ដី ជាទង្វើដែលអាចឲ្យយល់បានថានៅក្នុងប្រទេសមួយដែលទឹកនិងដីមិនអាចកាត់ផ្តាច់ពីគ្នាបាន ហើយហាក់ដូចជាជ្រលកលាយឡំភ្ជាប់គ្នាទៅនឹងមេឃក្នុងគំនិតចក្រវាលដ៏អស្ចារ្យមួយសត្វនាគគឺជានិមិត្តរូបនៃកម្លាំងអាទិទេពឬវត្ថុស័ក្តិសិទ្ធិវត្ថុទឹករបស់ជនជាតិខ្មែរជំនឿនេះគេបានឃើញកើតមានពីយូរយារណាស់មកហើយជាពិសេសមានរឿងរ៉ាវនានាដែលតាក់ទងទៅនឹងរយៈកាលចាប់ផ្ដើមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាថែមទៀតផងអ្វីត្បិតតែរឿងរ៉ាវព្រះនាងនាគមានលក្ខណៈដូចជារឿងព្រេងនិទានបន្តិចក្តី ក៏សពថ្ងៃជំនឿនេះនៅមានជីវិតរស់រវើកក្នុងជីវភាពនៃជនជាតិខ្មែរហើយត្រូវបាន ប្រជាពលរដ្ឋខ្មែរគោរពបូជាយ៉ាងសកម្មហើយតម្កល់ទុកថាគឺ អ្នកតាម្ចាស់ស្រុកម្ចាស់ទឹកម្ចាស់ដីដ៏មានគុណនេះហើយជាអ្នក ថែរក្សាការពារជនជាតិខ្មែរនិងមាតុភូមិខ្មែរនេះឯង។ ទទួលឥទ្ធិពលឥណ្ឌាលើកទី1ក្នុងរង្វង់សតវត្សទី1នៃគ្រិស្តសករាជជនជាតិខ្មែរដែលតាំងពីយូរលង់ណាស់មកហើយធ្លាប់មានទំនាក់ទំនងជាមួយអ្នកដាល់សមុទ្រជាតិឥណ្ឌាដែលភាគច្រើនជាអ្នកជំនួញនឹងពួកព្រាហ្មណ៍ក៏បានទទួលឥទ្ធិពលជាបន្តបន្ទាប់ពីពួកឥណ្ឌាទាំងនោះគ្មានអ្វីគួរឲ្យសង្ស័យឡើយ វប្បធម៌និងសាសនានៃប្រទេសឥណ្ឌាបានคล้ายជាវប្បធម៌និងសាសនារបស់វណ្ណៈអ្នកដឹកនាំខ្មែរចំណែកប្រជាពលរដ្ឋសាមញ្ញទូទៅវិញរហូតមកដល់សប្តាហ៍នេះហើយនៅតែមានជំនឿទៅលើព្រលឹងដូនតាគោរពបូជាអរុគអរិយអ្នកតាម្ចាស់ទឹកម្ចាស់ដីដែលជាជំនឿដើមរបស់ខ្មែរដដែលទោះបីជាស្ថិតនៅក្រោមទង់ឬរូបភាពព្រះពុទ្ធសាសនា ដែលនាំចូលពីឥណ្ឌាក៏ដោយម្យ៉ាងទៀតគឺដោយសារការទទួលឥទ្ធិពលឥណ្ឌាដែលមានភាសាសំស្ក្រឹតជាយាននេះហើយ ដែលបានជំរុញជនជាតិខ្មែរឲ្យចាប់ផ្ដើមសម័យប្រវត្តិសាស្ត្រជាតិរបស់ខ្លួននាដើមសតវត្សទី1នៃគ្រិស្តសករាជនេះ ការធ្វើដំណើរដែលកាន់តែរីកចម្រើនឡើងជាលំដាប់របស់ជនជាតិឥណ្ឌាមកកាន់តំបន់សវណ្ណភូមិនេះដើមហេតុសំខាន់គឺការមកធ្វើចំនួនជួញដូរខាងសេដ្ឋកិច្ចពីដើមឡើយពួកឈ្មួញឥណ្ឌាទិញមាសពីតំបន់ស៊ីបេរីដែលពួកទូចរធ្វើដំណើរដល់ប្រទេសឆ្ងាយឆ្ងាយមកលក់ឲ្យដោយឆ្លងកាត់តំបន់បាក់ទ្រីយ៉ានប៉ុន្តែប្រហែលជា2សតវត្សមុនគ្រិស្តសករាជ ដោយមានការរំជើបរំជួលក្នុងចំណោមជនជាតិផ្សេងផ្សេងនៅភូមិភាគអាស៊ីកណ្ដាលបានធ្វើឲ្យផ្លូវនេះកាត់ផ្ដាច់ធ្វើគមនាគមន៍តទៅទៀតឡើងកើតក្រោយមកគឺក្នុងអំឡុងសតវត្សទី1នៃគ្រិស្តសករាជពួកឥណ្ឌាក៏ធ្វើដំណើរបែរទៅទិសខាងលិចហើយបានទិញនិងដឹកជញ្ជូនមាសពីពិភពរ៉ូម៉ាំងក្នុងនោះមានទាំងកាក់មាសដែលគេបានរំលាយហើយបោះពុម្ពជារូបិយវត្ថុជាប្រាក់ដាក់ឲ្យប្រើប្រាស់ក្នុងចក្រភពរ៉ូម៉ាំងថែមទៀតផងក៏ប៉ុន្តែមិនយូរប៉ុន្មានព្រះចៅវេស្ប៉ាសៀង ដែលគ្រងរាជនៅចន្លោះឆ្នាំ69 79នៃគ្រិស្តសករាជនៃចក្រភពរ៉ូម៉ាំងបានចេញបញ្ញត្តិហាមឃាត់មិនឲ្យនាំមាសចេញដែលជាប្រការបង្ខំឲ្យឈ្មួញឥណ្ឌាស្វែងរកប្រភពទិញមាសពីទីកន្លែងផ្សេងទៀតទីបំផុតពួកនេះក៏បានធ្វើដំណើរបែរមកតំបន់សវណ្ណភូមិនេះការធ្វើដំណើរស្វែងមករកមាសនៅជ្រោយសវណ្ណភូមិនេះបានត្រូវសម្រួលដោយកត្តាជាច្រើនដូចជា ការរីកចម្រើនខាងផ្នែកនាវាចរសមុទ្រ ដោយពេលនោះគេអាចរកឃើញបច្ចេកទេសធ្វើសំពើធំធំមាំមាំដែលអាចផ្ទុកទំនិញនិងមនុស្សចំនួនរហូតដល់700នាក់ការរកឃើញភាពឆ្លាស់គ្នានៃខ្យល់រដូវដោយអ្នកបើកសំពើជនជាតិក្រិចបានជំរុញឲ្យមានភាពទៀងទាត់ក្នុងការធ្វើដំណើរនិងយ៉ាងការស្វែងរកមាសនៅតំបន់សវណ្ណភូមិនេះកាន់តែមានសន្ទុះកើនឡើងម្យ៉ាងទៀតក្នុងពេលជាមួយគ្នានេះដែរព្រះពុទ្ធសាសនាក៏កាន់តែរីកចម្រើនឡើងហើយសាសនានេះបានលុបបំបាត់ចោលប្រព័ន្ធវណ្ណៈក្នុងសង្គម ដែលជាហេតុនាំឲ្យពួកឥណ្ឌាឈប់ខ្លាចបាត់ភាពបរិសុទ្ធក្នុងឈាម ក្នុងពូជសាសន៍របស់ខ្លួនហើយធ្វើការតាក់ទងដោយទូលាយជាមួយជនបរទេសក្រោយមកពួកឈ្មួញឥណ្ឌាទាំងនោះ បានមកបោះទីតាំងដោយបានបង្កើតជាហាងលក់ទំនិញឬសាខាគ្រឹះស្ថានជំនួញរបស់ខ្លួនក្នុងដែនដីសវណ្ណភូមិហើយជាបន្តបន្ទាប់បានប្រើប្រាស់គ្រឹះស្ថានទាំងនោះ ជាមជ្ឈមណ្ឌលផ្សព្វផ្សាយនយោបាយនិងសាសនារបស់ខ្លួន ហើយបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើពួករដ្ឋវាសីគឺជាជនជាតិម្ចាស់ស្រុកមិនត្រឹមតែប៉ុណ្ណោះទេដើម្បីពង្រឹងនិងពង្រីកឥទ្ធិពលរបស់ខ្លួន ពួកនេះបានរឹតចំណងចងស្ពានមេត្រីរៀបចំអភិភិពាចម្រុះជាមួយពួករដ្ឋវាសីម្ចាស់ស្រុកដើម្បីបង្កើតចំណងតាក់ទងជាគ្រួសារយ៉ាងជិតស្និទ្ធថែមទៀតផងជាក់ស្ដែងគឺអភិភិពាបែបនេះហើយ ដែលបានបង្កើតឡើងនៅសន្តតិវង្សដំបូងបង្អស់របស់ព្រះរាជាណាចក្រកម្ពុជាយើងនេះ។